ហើយមួយទៀតលោកគ្រូលើឥឡូវនេះគេល្បីថាមានផ្ទះបាញ់ជើងសសរហ្នឹងមិនលោកគ្រូមានមែនអីបើវាមានអីគេនៅបើមានអីគេនៅហ្នឹងទៅវាចង្រៃចង្រៃគេបាញ់ណាពួកព្រីវិសាចពពួកព្រាយអសលអីបើស៊ីសាច់ឆៅអីពួកម៉ោនចាំតោងយកជីវិតតោងយកជីវិតមនុស្សប្រៀបនាំសារមិនមែនជាប្រៀបនាំរឿងជំរាបសួរលោកគ្រូ ចាកូនចៅមកនេះអឆ្ងល់ថាលោកគ្រូចេះមុន វិជាលោកគ្រូហ្នឹងលោកគ្រូចេះមកឬក៏មាន បារមីលោកគ្រូអីចូលសន្តិដ្ឋលោកគ្រូអញ្ចឹងណាអូកាលមុនមកបួសជាប្រសង់បងបួសជាប្រសង់នៅវត្តពូតក្រងយើងឃុំវត្តធំស្រុកព្រៃឈើហ្នឹងបងបួសហ្នឹងបួស10ភាសាជាងចាបួសហ្នឹងពីដើមហេតុហ្នឹងអាត្មារៀនខាងផ្នែកអភិធម្មរៀនចិត្តចេតសិករូបនៅពៀនគណៈចិត្តហ្នឹងដើម្បីតាំងគណៈចិត្តដើម្បីលះនៅអាសវៈយ៉ាងណា ព្រោះកាលនោះអាត្មាដូចស្អប់ខ្ពើមនៅក្នុងអំពើបាបទុច្ចរិតទាំងឡាយបានលះបង់ទាំងអស់ហ្នឹងឲ្យបានបច្ច័យទាំង3ទាំង4អាត្មាកសាងចៃអំណោយទាំងអស់អាត្មាទុកទេអាត្មារៀនរៀនទៅរយៈពេល8ឆ្នាំ ទៅ10ឆ្នាំក៏បានលោកតាមុនមកមកហៅតងដាក់ខ្សែរាល់ថ្ងៃចឹងហៅហៅលោកតាមុនមកបាទលោកតាមានពនាមទៅច្រកក្រហមកឃ្លាំងមឿងមឿងប្រាក់មឿងឯកចង្ហាលដៃមកដែកហើយលោកតានឹងមកក៏បានលោកតានឹងចាប់ដើមផ្ដល់នៅរិទ្ធផ្ដល់នៅអានុភាពអាត្មាចេះមើលចេះអីនឹងគឺថាចេះជន់ដែកចេះឆាន់ភ្លើង ចេះជួយ កូនចៅអីហ្នឹងគឺដោយសារតែបារមីលោកផ្ដល់នៅរិទ្ធផ្ដល់នៅអំណាចហើយនឹងឲ្យការយើងរៀនការយើងខំប្រឹងវិរិយៈឆន្ទៈវិរិយៈខន្តីអញ្ចឹងរងៃស្នងលោកគ្រូមួយហ្នឹងតើមានលោកតាប៉ុន្មានអង្គដែរអូអាត្មាមានលោកតាគណិតលោកអញ្ចឹងលោកតាគណិតបើអញ្ចេះមានតច្រកខំកក្លាំងមឿងលោកតមងហ្នឹងគឺដូចគ្នាបង3អង្គ3អង្គ4អង្គទេបងមានច្រើនទេហើយសមោលរិទ្ធសមោលអីហ្នឹងក៏ច្រើនអង្គទៀត កណាយើងគ្រាន់ថាឧបកិច្ចពិនមានគ្រូកំណើតនឹងហៅគ្រូកំណើតបាទកណាមិនមែនចេះតែគ្រូនឹងមកក្រុងច្រើនទេជួនណាតែ2អង្គ3អង្គទេជួនតែមួយអង្គទេដែលខ្លាំងណាគ្រូនឹងគឺបរមរានឹងមកអីសីអីសីនឹងគឺគ្រូរបស់គ្រូអាត្មាណាពីពេលលោកតាមុនមកអីថាលឺលោកគ្រូថាចេះឆាន់ភ្លើងអីតើយើងចេះស្នងរូបហ្នឹងលាកមាត់លាកអីអត់លោកគ្រូបើពេលហ្នឹងលើកឡាយបួងសួងមកអាអាហ្នឹងលោកតាមកហ្នឹងហ៎បង បាទមុជបានអាលោកតាសួយលោកតាបានប៉ុណ្ណឹងរៀងកាចណាបាទលោកតាដូចចូលលីគ្រូគេទេបាទអានឹងលោកតាចូលអញ្ចឹងអាអញ្ចឹងលោកតានឹងគឺថាផ្ដល់រិទ្ធផ្ដល់អំណាចឲ្យអង្គម្ចាស់ចៅសវណ្ណគុំគៀនេះបានមានរិទ្ធមានអំណាចចូលមកសធាប់នឹងទៅក៏លោកតាវិលទៅវិញ មានរឿងអីលោកតាមកភ្លើបបាទហ្នឹងអញ្ចឹងគេហៅថាលោកតាមុនទៅវិញប៉ុណ្ណឹងគេហៅមនុស្សមយិទ្ធិចិត្ត បាសតិចិត្តបច្ចវៃលនៈវិធីវិធីដែលយើង បាន សោយអារម្មណ៍ថាអារម្មណ៍នេះគ្រូមកអារម្មណ៍នេះស៊ីភ្លើងហ៎ហើយមួយទៀតលោកគ្រូលើឥឡូវនេះគេល្បីថាមានផ្ទះបាញ់ជើងសសរហ្នឹងមិនលោកគ្រូមានមែនអីបកការផ្ទះបាញ់ផ្ទះអីនេះបើបើតាមវិទ្យាសាស្ត្រយើងមិននិយាយទេយើងនិយាយផ្នែកពុទ្ធសាសនាចា៎បើវាមានអីគេនៅបើមានអីគេនៅហ្នឹងទៅវាចង្រៃចង្រៃគេបាញ់ហ្នឹងបើនៅ ខាងអាត្មានេះមិននិយាយចេញឈ្មោះទេគាត់ស្លាប់ទៅបើស្លាប់ទៅផ្ទះបាញ់ភ្នោ អូក៏ការពីមុនក្រអញ្ចឹងទៅ ដល់ពេលនេះផ្ទះបាញ់ភ្នោអញ្ចឹងបានន័យថាបើសិនជាផ្ទះបាញ់ភ្នោសូមជំរាបទៅគ្រូលោកគ្រូក៏ដូចជា ពុកម៉ែបងប្អូនក៏បាញ់ធៀតបំបែកកាយកម្មវិជ័យកម្មមនុវិញ្ញាណទាំងឡាយហ្នឹងរូបខណ្ឌហ្នឹងលាយអស់អត់ចាប់ជាតិណាទេបាញ់ខ្ទេចអស់ព្រោះអញ្ចឹងផ្ទះផ្ទះហ្នឹងគឺបាញ់គឺមានមនុស្សហ្នឹងរាយមានអាកលែងអាក្រក់អាក្រក់ហ្នឹងគឺបាញ់បំបែកពួកអកុសលហ្នឹងពួកអសលបីសាច់រីចភូតមកក្រងរសា មកក្រងតាណាគឺធ្វើឲ្យតានឹងមានទុកមានលំបាកអញ្ចឹងហើយអឺព្រះអង្គនឹងបាញ់កំចាត់ចោលព្រះអង្គបាញ់កំចាត់ចោលគឺថាកុសលហ្នឹងមកកំចាត់អកុសលពួកព្រីវិសាចពួកព្រាយអសលអីព្រោះស៊ីសាច់ឆៅអីព្រោះមកចាំតោងយកជីវិត តោងយកជីវិតមនុស្សទៅតាមមនុស្សមយិទ្ធិចិត្តហ្នឹងទៅតាមកម្មអញ្ចឹងកម្រណាផ្ទះបាញ់មិនមែនផ្ទះបាញ់ទាំងអស់ទេបាញ់មួយមួយទេហើយបើសិនអញ្ចឹងមិនបាញ់ទាំងអស់ទៅមកអីមកពីកន្លែងហ្នឹងវាមានអាចកំបាំង គឺត្រូវតែបំបែកអកុសលនឹងចោលព្រោះកាលណាទុកអកុសលនឹងបណ្ដាលអីបណ្ដាលឲ្យវារីករាលដាលឈឺពេញទំហំព្រោះកាលណាឈឺទៅមានត្រូវអំពើត្រូវអំពាន់ត្រូវអីហើយអកុសលនឹងទៅចូលស្ថិតទៅលើគ្រូអកុសលហ្នឹងហើយបំពេញអកុសលហ្នឹងទៅវាបណ្ដាលឲ្យប្រជាបរតអ្នកឈឺនឹងច្រើនខ្លះមើលអត់ជាទេពួកអង្គសអញ្ចឹងហើយព្រះអង្គលោកគិតថាបើមិនកម្ចាត់ចោលទេបានទេអញ្ចឹងបានព្រះអង្គដាក់ផាំងទៅ ងាប់អកុសលអស់ហើយយើងថាជាផ្ទះបាញ់អញ្ចឹងមិនមែនផ្ទះផ្ទះតែបាញ់ទេបាញ់នឹងកន្លែងអកុសលហើយកន្លែងជំរករបស់អមនុស្សអមនុស្សមានច្រើនណាមានទាំងកំភន់មានទាំងយៈមានទាំងនៀកនៀកសនៀកខ្មៅនៀកលឿងនៀកសវណ្ណជលសានៀកសិលាព្រះកំហែងពេជ្រព្រះកំហែងពុលមាននៀកល្អមាននៀកអាក្រក់មានមនុស្សល្អមានមនុស្សអាក្រក់ចង្កោមពួកបីសាច់រាជភូតនៅក្នុងព្រៃនិយាយគ្នាមិនស្ដាប់ទេបើអ្នក មានសិលមានទាននឹងស្រួលនិយាយគ្នាណាបើខាងព្រៃនឹងនិយាយមិនបានទេបើទៅសរផ្ទះនឹងយកមកធ្វើផ្ទះហើយ ឈឺឈឺមកផ្ទះងាប់អស់និយាយយកទៅគេលោកគ្រូណាក៏មើលមិនជាដែរព្រោះអមនុស្សនោះគេខ្លាប់កាយសាហាវអញ្ចឹងហើយកំចាត់ពួកហ្នឹងមានផ្ទះបាញ់ក៏ដាក់មកគ្រាប់ទៅទៅអស់ចុះសួរមកទៀតលោកគ្រូដូចមានមរិញកងវាអីអញ្ចឹងលោកគ្រូហ្នឹងហើយមានផ្ទះអ្នករ៉ូស៊ីអីគេមានមរិញកងវាដាក់នៅមុខផ្ទះអីអាហ្នឹងគេដូចថាដើម្បីអីគេលោកគ្រូហៅភ្ញៀវរ៉ូស៊ីឬក៏មិនគ្រូហើយការពារម្ចាស់ពីមុនថកកាន់អាត្មាដែរក៏មរិញកងវានៅ តាមព្រៃភ្នំក៏តាមព្រៃតាមភ្នំអញ្ចឹងមកយើងដាក់ទៅឲ្យមរិញកងវាហ្នឹងមក ជួយហៅភៀវហៅពលឺដាក់កកគ្រាប់ដាក់ទឹកដាក់អីចឹងណាបាទចា៎ហើយក៏យើងមានទៀនក្រហមធូបក្រហមកាត់រូបក្រហមដូចមកធ្វើពែចឹងក្រហមក្រហមដើម្បីឲ្យមរិញកងវាលហ្នឹងគេគង់នៅប៉ុន្តែគេចង់ទៅទៅគេចង់មកមកដែរគេជួនឲ្យយើងឃើញជួនឲ្យអត់វាតាមមនុស្សចិត្តិដែរដូចជាយើងយូយូគេមក5ម្ដងអញ្ចឹងក៏ហួយអ្នកខ្លះសឹងតែអត់មានផងឥឡូវដើរសួរទាំងគ្រូទាំងអ្នកដែលមរិញកងវាលមកលេងហេតុអីបានមុនកាន់ឥឡូវគេលេងកាន់ អញ្ចឹងបងអញ្ចឹងពិបាកមួយ គ្រូយើងគ្រូយើងក្រងអញ្ចឹងក្នុងកមូនក្នុងក្លាប់អីចឹងកាន់មកជីវិតជាគ្រូលបៀនហើយដល់ការយើងរិញកងវាលអញ្ចឹងតោះយើងមាននិស័យមានប៉ុនដែរហ្នឹងបាន គេមកក្រងមកអីអញ្ចឹងបងស្រីតិចនេះដូចថាឡើងមានគេមកចាប់ហ្នឹងប៉ាប៉ាគេមកហើយប៉ាគេមកហើយអញ្ចឹងចាក់អញ្ចឹងប៉ុនគ្រាន់ថាដល់ពេលរិញគៀងកងវាលហ្នឹងមកកាន់មិនសូវបានដេកបានអីអញ្ចឹងខ្ញុំពេលភ្លៀងហ្នឹងគាត់មកធ្លាប់មកចាក់ចកេះចាក់អីឡើងហឹងហឹងពោះមកយកយកអត់បានដេកអុយ ជួនណាផ្លុំជួនណាមកខ្លាក់ខ្មោចលងផ្លុំទៅជាយើងហ្នឹងសូមសួរលោកគ្រូហ្នឹងមួយទៀតកន្លែងកូនក្រក់ហ្នឹងមិនទៅលោកគ្រូក៏ខាងកូនក្រក់ហ្នឹងអតីតពីដើមមាន ស្ដេចចៅសុខភេសោហ្នឹងថាកៃឈៀងកៃឈៀងពីដើមគាត់ក៏ទៅមើលមើលពុនបលិសពុនបលិសនឹងជាឲ្យទៅប្រាប់ថា ដល់ថ្ងៃណាមួយ ខ្ញុំនឹងទៅយកទៅយកហើយមិនដឹងយកអីទេប្រពន្ធបលិសហ្នឹងក៏មើលជាក៏ទៅផ្ទះទៅដល់3ខែឡើងគ្រូកៃឈៀងទៅដល់ កាយឈាមទៅដល់មានកាយលោកគ្រូខ្ញុំដល់ពេលមួយយោហើយដល់ពេលមួយយោក៏លូកយកកូននឹងទៅ3ខែប៉ុណ្ណេះបងគឺក៏ស្លាប់ទៅក៏ស្លាប់ទៅមកកាត់លោកគ្រូទេអើយវះពុះឬក៏មិនក៏នឹងគេគេវះបងបើមិនវះយកមិនកើតអញ្ចឹងម្ដាយនឹងត្រូវបងនឹងយើងអត់ឲ្យដាច់ដង្ហើមគឺចងដៃចងជើងវះឆៅបងអត់ឲ្យដាច់ដង្ហើមដាច់ដង្ហើមអត់ប្រកាយទេអានឹងឲ្យឈាមស្រីស្បែកហាវប៉ុន្តែកាចសាហាវខួរខៅណាស់បងតើតាអ្នកនឹង កាន់បានចម្រើនបានដំណោមច្រើនណាស់កាន់តែបកែកាន់តែមានដំណោមអញ្ចឹងយកកូនក្រកហ្នឹងមកដាក់តាមខ្លួនរហូតដល់គ្រូអូកូនក្រកហ្នឹងគឺគេដឹងអញ្ចឹងហ្នឹងដូចជាកូនក្រកដែរកូនក្រកមួយសម្រាប់មនុស្សកូនក្រកអាត្មាកដាញ់កូនក្រកហ្នឹងគឺធ្វើទៅពីទៅយកចំបើងធ្វើបានការឧបដឹកគេណាគេយកចំបើងមកធ្វើអញ្ចឹងការសក់សក់រួមកញ្ចក់ស្បែកសរសៃទាំងឡាយនេះគឺបដិសស្ថានហ្នឹងឲ្យគ្រូតូចគ្រូធំការសែនព្រេនហ្នឹងឲ្យវិញ្ញាណហ្នឹងមកសន្តិដ្ឋ បានបកែខ្ញុំអត់យល់ព្រះគាថាហ្នឹងប៉ិនវិញ្ញាណមកសិតតែអូមដោយព្រះគាថាគាថាក្របគាថាដើរលើទឹកព្រោះបើយើងអត់ចេះផងក៏យើងបានអីជាច្រើនបើយើងអត់ចេះអញ្ចឹងមានគាថាគេនឹងដែលយើងស្ដោះផ្លុំទៅហ្នឹង7សិលបើយើងអាំងស្ងួតមកយករៀបចំថ្ងៃពេញបោហ្នឹងគ្រប់7សិលបកែបកែឲ្យគ្រូត្រូវកាន់បើយើងត្រូវកាន់ទៅឆ្ងាយពីមនុស្សហើយវាយើងមានកូនក្រក់កូនអីហ្នឹងណាបាទហ្នឹងខាងបានគេខាង ព្រឹត្តអំពើអាក្រក់បើអំពើល្អខាងមើលខាងអីក៏បានដែរប៉ុន្តែមើលពីដើមកៃឈៀវហ្នឹងគាត់ទៅសម្លាប់គេអញ្ចឹងបើយើងគិតតាមពធវិបាកក៏យើងកុំប្រព្រឹត្តអំពើទុច្ចរិតផ្សេងផ្សេងដូចបងប្អូនយើងក៏ចង់រឿងស្នេហ៍ទី1ទី2ទៀតដូចថាត្រូវអំពើអំពាន់គេអញ្ចឹងណាគាត់គាត់ក៏អាចខលមកឬក៏អីអាចឲ្យលោកគ្រូជួយបានឬក៏ទាល់តែមកកន្លែងលោកគ្រូអត់ ព្រោះអញ្ចឹងញាតិញោមមានបញ្ហាទាំងចង់បាក់បែកគ្រួសារចង់មកពងពោដល់អាត្មាអញ្ចឹងណាបាទមានពើប្រព័ន្ធអីញោមអាចតាក់ទងមកតតាមលេខទូរស័ព្ទមក096 922 647 092231396717459គុតដែលញាតិញោមមានបញ្ហាដោះស្រាយមិនចេញបញ្ហារោស៊ីលក់ដីមិនដាច់អំពើអំពន់បាក់បែកក្រុមគ្រួសារនិងអំពើអំពន់អីសូមជំរាបផងដែរបង ការបរមបុរាណយើងនេះគេរៀនទៅតាមម៉តទៅតាមគ្រូលោកក៏មិនឲ្យយើងបង្ហាត់បង្ហាញដែរបាទអាត្មាការសម្ដែងកែនេះដូចជាទេសនាទេសនាដើម្បីបង្ហាញញាតិញោមកូនចៅបងប្អូនគេជាមាននិស័យនឹងលោកតាបានកាក់បានកបព្រោះកន្លងមកនឹងមានថាដកដង្ហើមទឹកទឹកហ្នឹងខ្លះមកថាគេរិះគន់ហ្នឹងលោកតាស្លាប់ឲ្យហួសវិញយ៉ាងម៉េចបើថាស្លាប់ឲ្យហួសវិញហ្នឹងទៅសួរយីញ៉ាំងនៅកវ៉ាខេតខេតខេតធំធំហ្នឹងបងប្អូនគាត់ហើយដែលគាត់ឈឺនៅពេរូស៊ីនេះដកដង្ហើមទឹកទឹក បើដូចថាទឹកចិត្តដាច់ខ្យល់ហើយដល់ពេលមកស្ដោះពេលហ្នឹងទៅរស់ដូចនៅអូកដោលនេះជាច្រើនណាមនុស្សដូចថាក្បែរស្លាប់ឲ្យរស់វិញអញ្ចឹងវាពឹងទៅលើនិស័យបើដោះស្ដោះពេលហ្នឹងក៏អូបដល់ពេទ្យអញ្ចឹងអាគុំគាថាហ្នឹងវាមាននិស័យអ្នកខ្លះមើលមិនជាគ្រូដល់មកណាស្រោចមកថងជាអញ្ចឹងការដែលយើងមើលហ្នឹងវាពឹងទៅលើនិស័យគ្រូនេះមិនជាមកគ្រូនេះអញ្ចឹងទៅណាក៏យើងក៏ជំរាបអញ្ចឹងមិនប្រកាសថា100ទាំង100ទេបើធូរឬជាហើយលោកគ្រូមានកំណត់បច្ច័យឬក៏អីដែរការព្យាបាលនឹងជួយ ចឹងលោកគ្រូលោកតាសូមជំរាបផងដែរណាព្រោះគណិតនឹងមានជែកវិស្និតទៀនធូបបរិយមលូស្លាព្រោះចាំបាច់ណាមរិយមលូស្លាព្រោះបច្ច័យនឹងយើងមាន6 10មួយ10ស្លឹក100 100ហ្នឹងពីដើមបងប៉ុណ្ណឹងតាមវិធីមានតិចដាក់តិចមានច្រើនដាក់ច្រើនមិនកំណត់ទេ គ្រូខ្មែរនោះបងមានទៅមានពាន់មានរយណាយើងគ្រូខ្មែរអរគុណលោកគ្រូអរគុណ